ជម្រាបសួរពូអឺល្អល្អល្អហើយពួកអញពីរនាក់ហ្នឹងជាអីគ្នាអឺពួកម៉ាក់ពួកម៉ាក់អឺហើយពួកអញមានសង្សារនៅនៅអឺហើយបើសង្សារពួកឯងនិងពួកម៉ាក់ពួកឯងលងទឹកណាហើយពួកឯងជួយមួយណាជួយសង្សារ còn gì nữa đâu mà khóc với sầu còn ដូចខ្វះពេលសួរ